ហ្នឹងហើយហើយខ្ញុំចង់មកបញ្ជាក់ថាតើអាគុយប្រភេទហ្នឹងយើងត្រូវធ្វើម៉េចយើងជួសជុលទៅវាវាវាអាចងើបវិញឬអត់បាទបាទឥឡូវតទេស្អាតបាទហើយអញ្ចឹងមានន័យថាអាគុយហ្នឹងខូចដាច់ត្មង អូនជំរាបសួរបាទថ្ងៃនេះមកតេស្តបាទម៉ាស៊ីនជួសជុលអាគុយបាទម៉ាស៊ីនជួសជុលអាគុយហ្នឹងហើយមុននឹងផ្ញើឲ្យបងភ្ញៀវហើយថ្ងៃនេះខ្ញុំមានអាគុយមួយបាទអាគុយនេះរើសពីគេមកតែថាបងប្អូនយើងថាអាគុយស្ងួតអាគុយស្ងួតហ្នឹងវាមិនមែនស្ងួតទេណាបងប្អូនហ្នឹងហើយអូខេវាមានអឺឥឡូវខ្ញុំបកអា sticker វាចេញមកបាទវាមានហ្នឹងហើយវាមានប្រឡោះសម្រាប់យើងចាក់ទឹកបងប្អូនអូខេឥឡូវយើងមកនិយាយពីរឿងអាគុយនេះម្ដងអាគុយនេះ បាទភ្លើងអត់មានសោះតាទេស្អាតបងប្អូនតាទេស្អាតហ្មងឥឡូវខ្ញុំមកតេស្តបាទមកតេស្តជាមួយម៉ាស៊ីនវាស់ CCA នេះហ្នឹងហើយហើយខ្ញុំចង់មកបញ្ជាក់ថាតើអាគុយប្រភេទហ្នឹងយើងត្រូវធ្វើម៉េចយើងជួសជុលទៅវាវាវាអាចងើបវិញឬអត់បាទបាទឥឡូវតាទេស្អាតបាទហើយអញ្ចឹងមានន័យថាអាគុយហ្នឹងខូចដាច់ត្មងអូខេឥឡូវសាកវាស់ជាមួយបាទមើលការសាកមើល បាទនាការភ្លើងនាការវាស់ភ្លើងនេះហ្នឹងហើយវាស់ប្រភេទអូតូតែម្ដងបាទអូខេហ្នឹងហើយខ្ញុំគៀបកាមេរ៉ាសិនហ្នឹងហើយភ្លើង មាន4វ៉ុលបងប្អូនមាន4វ៉ុលហើយអញ្ចឹងតំណងអាចជួសជុលបានហើយឥឡូវហ្នឹងហើយមាន4វ៉ុលហើយតែ4វ៉ុលម៉ាស៊ីនវាស់ CCA នេះវាអត់ឡើងទេបាទវាតិចពេកបាទហ្នឹងហើយឥឡូវខ្ញុំធ្វើអញ្ចេះខ្ញុំធ្វើអញ្ចេះខ្ញុំដោះមើលហើយខ្ញុំនឹងចាក់ទឹកបាទទឹកទឹកសុទ្ធយើងហូបហ្នឹងបាទទឹកសុទ្ធយើងហូបហ្នឹងបាទនៅសល់កន្លះដបយើងបើចាក់ពេញទេបាទឥឡូវខ្ញុំគាស់ហ្នឹងហើយ បើកមកវាមានស្ទះដែលគេប្រាប់ថាអគុយស្ងួតអគុយស្ងួតហ្នឹងអាណាស្ងួតមិនមែនស្ងួតទេហើយយើងត្រៀមកាក់មកបាទនេះកាក់លុយ10បាតបាទហ្នឹងហើយហើយយើងបើកមើលទឹកអសិចវាហ្នឹងហើយវាមានទឹកអាសិចទិញគេប្រាប់ថាស្ងួតស្ងួតអូហើយខ្ញុំចាក់ទឹកសាក់មើលហើយសាក់បាញ់ជុះជុលសិន តិចបាទមិនសិននេះទៅមកដល់បាទមិនសិនជួជុលអគុយហ្នឹងបងប្អូនគឺឥឡូវខ្ញុំនៅជាប់ស្តុកច្រើនបាទច្រើនគ្រឿងច្រើនគ្រឿងមែនតើអូខេទឹកអត់មានទេឥឡូវខ្ញុំដាក់ទឹកសុទ្ធចុះហ្នឹងហើយ ចាក់បន្ថែមខ្លះខ្លះទៅកុំអោយពេញពេកវាដាក់ទៅអត់ច្រើនទេអាគុយប្រភេទហ្នឹងអាប្រភេទអាគុយគេថាអាគុយស្ងួតហ្នឹងណាវាប្រើទឹកអត់ច្រើនទេ ហ្នឹងហើយបាទឥឡូវចាប់ដើមតេសតែម្ដងបាទហ្នឹងហើយបាទខ្សែនេះមិនមែនខ្សែរបស់ម៉ាស៊ីនហ្នឹងទេបងប្អូនខ្សែខ្សែតកាប់របស់ខ្ញុំណាហ្នឹងហើយសម្រាប់សាកតេសម៉ាស៊ីនដែលតាមមុនផ្ញើទៅឲ្យបងប្អូនយើងហ្នឹងហើយខ្ញុំយកខ្សែរបស់ខ្ញុំតេសយើងមិនបាច់ទៅស្រាយស្រាយដោះខ្សែមកពីជាមួយម៉ាស៊ីនទេបាទជាដំបងម៉ាស៊ីនប្រភេទនេះបាទកន្លែងគេប្រាប់មកគឺ វាចង់និយាយថាយើងគៀបបាទគេឲ្យខ្ញុំអត់យល់ដែរតែគេប្រាប់អញ្ចឹងណាធ្វើតាមគេទៅពួកគេអ្នកអ្នកផលិតមកគេអ្នកធ្វើគេដឹងចឹងយើងបាទគេប្រាប់ឲ្យយកទៅកាប់ខាងពណ៌ក្រហមនេះហ្នឹងហើយគៀបមុនបងប្អូនគៀបហើយហ្នឹងហើយហើយចាំយើងទៅបើកម៉ាស៊ីនហ្នឹងហើយហើយមុនបើកម៉ាស៊ីនបងប្អូនកុំភ្លេចឲ្យសោះបាទវូលីននីមួយៗយើងសេរីចោះអស់បាទសេរីចោះឲ្យនៅសនសូនទាំងអស់ ហ្នឹងហើយហើយយើងទៅបើកកុងតាក់នឹងក្រោយណារកឃើញបាទអូខេបាទម៉ាស៊ីនដើរហើយអាបើកម៉ាស៊ីនរួចយើងកុំអាតម្លើងឲ្យទាំងអស់គេឲ្យយកទៅកាប់ខាងខាងដកចាប់ទៅមួយទៀតហ្នឹងហើយឥឡូវសាកមើលតើអាគុយហ្នឹងវាជួសជុលបានឬអត់បាទហើយបាទចង់បញ្ជាក់បន្តិចបងប្អូនប្រភេទគេថាបើថាអាគុយភ្លើងមិនដល់12វ៉ុលទេគេហាមបើក បើកពីនេះបើក Hz ណាបងប្អូនបើក Hz ហ្នឹងហើយ1 1K ហើយនឹង 7.5K ហ្នឹងគឺហាមបើកអស់គេឲ្យយើងបាញ់បាទហាមញាក់ហាមអីទាំងអស់បងប្អូនគេឲ្យយើងបាញ់អំពីទៅតែមួយយ៉ាងបានហើយដបងបាទឡើងហើយហ្នឹងហើយខ្ញុំគិតថាជួសជុលបានហ្នឹងហើយឡើងហើយបងប្អូន បាទយើងភ្លើងបាទអានេះវល់នៅខាងលើនេះយើងដឹងអាគុយយើងនេះបាទអាគុយយើងជាទូទៅវាមិនក្រោមពី13វ៉ុលទេហើយតែអញ្ចឹងយើងតម្លើងវ៉ុលឲ្យបានទុំ14វ៉ុលអីទៅ14 15វ៉ុលទៅកុំលើសពេកបាទមើលវ៉ុលហើយមើលអំពែផងហ្នឹងហើយយើងដាក់ទុំ15វ៉ុលចុះបាទយើងបាញ់បាទយើងបាញ់សិនហើយអានេះញាក់បាទញាក់ហ្នឹងគឺយើងញាក់យើងយើងកត្រាក់អំពែចូលទៅណាបងប្អូន ហើយនេះញីញីហ្នឹងញាក់ផងវាញីបាទវាញីទឹកអាសិចអគុយទៅមកបាទហ្នឹងហើយឥឡូវចាំផ្លេតបាទហ្នឹងហើយហើយចាំខ្ញុំមកតេសបាទដូចមិញហ្នឹងតេសអត់ដើរទេអគុយហ្នឹងបាទហើយឥឡូវខ្ញុំសូមបិទវីដេអូមកបន្តិចសិនមានសង្ឃឹមអគុយនេះមានសង្ឃឹមថារស់វិញបងប្អូនអូខេខ្ញុំបញ្ចូលអញ្ចឹងមកផ្លេតសិនបាទខ្ញុំបិទវីដេអូសិន បាទប្រពន្ធហ្នឹងឯងមកហើយមកហើយមិញមិញបានបានជួសជុលវាប្រហែលជាយើងវាយតែកន្លះម៉ោងហ្នឹងហើយឥឡូវយើងមកឆែកមើលបាទឥឡូវបានឡើងហើយដំបងអាគុយហ្នឹងដូចថាងាប់ឆឹងដំបងហ្នឹងគាត់ណាឥឡូវបាទចាប់ដើមឡើងមកហ្នឹងហើយហើយម្យ៉ាងទៀតបាទ ធ្វើវីដេអូយូរទៅដូចថាយូរអញ្ចឹងទៅវាវាវែងពេកអញ្ចឹងណាបងប្អូនអូខេឥឡូវហ្នឹងហើយបាទអគុយបាទភ្លើងអត់ទាន់ដល់12វ៉ុលហ្នឹងហើយគេហាមបើកបាទបើកហឺតហ្នឹងបងប្អូនហាមបើកហ្នឹងហើយហើយអឺវ៉ុលអំពែបាទយើងដាក់ទៅព្រមដែរបាទនៅយើងកំដាក់ខ្លាំងខ្លាំងពេកបាទអគុយវាហាងក្តៅហើយបើយើងបើកខ្លាំងខ្លាំងអញ្ចឹងទៅវាធ្វើឲ្យអគុយហ្នឹងខូចបានណាបងប្អូនបាទ ឥឡូវវាឡើងមកបាន6 7អំពែហ្នឹងហើយបាទតែញាក់បាទញាក់ហើយនឹងញីចូលទៅបានហើយដំបូងហើយភ្លើងវាឡើងមកដល់12វ៉ុលសិនចាំយើងបើកបើកហឺតបាញ់ទៅជាមួយហ្នឹងហើយបាទឥឡូវមកតេស្តបាទដំបូង CCA ហ្នឹងបើកអត់បានបាទឥឡូវមកតេស្តខ្ញុំបាត់សិនហ្នឹងហើយយើងធ្វើអីក៏ដោយមុននឹងដកទៅកាប់ដកអីយើងត្រូវបាត់បាទបាត់អីអស់សិនហ្នឹងហើយ ដកទឹកកាប់ឥឡូវមកតេស្តបាទមកតេស្ត CCA មើលដំបូង CCA ចាប់ទៅអត់ឡើងទេបាទចាប់ទឹកកាប់ CCA មើលឡើងហើយបងប្អូនហ្នឹងហើយហើយនេះចង់និយាយថាអាគុយហ្នឹងបើថាយើងជួសជុលឲ្យបាន100%ហ្មងវាអត់បានទេបងប្អូនណាប្រើពេលវេលាប្រហែលជា4ទៅ5ម៉ោងហើយយើងចាំឆែកវាហ្នឹងហើយអូខេឥឡូវខ្ញុំតែសាក់មើល បាទកំពុងស្កេនហើយចុះដាក់សិនមកឃើញណាបានបងប្អូនឡើងហើយឡើងហើយឡើងបាន30 CCA ហើយនឹងអូមវានៅ91អូមធម្មតាអូមវាតែ10 20អូមទេបងប្អូនហ្នឹងហើយឥឡូវចាប់ដើមឡើងហើយយើងប្រឡែងប្រហែលជា2ម៉ោង3ម៉ោងបាទ អូខេហើយអញ្ចឹងខ្ញុំតេស្តម៉ាស៊ីននេះតែប៉ុណ្ណេះសិនបាទពេលបើខ្ញុំថតរហូតអញ្ចឹងទៅវាវែងពេកណាវីដេអូវែងបាទអញ្ចឹងមានន័យថាអាគុយនេះអាចឡើងបានវិញទៅដល់100%ទេបានប្រហែលជា50 60%បាទព្រោះអាគុយវាយ៉ាងតូចដែរណាហ្នឹងហើយអូខេបងប្អូនឥឡូវភ្លើងបាន9វ៉ុលហើយហ្នឹងហើយអូខេខ្ញុំសុំបាត់វីដេអូតំណេះសិនតែម៉ាស៊ីននៅដើរនៅម្ដងបងប្អូន Thank